ស្វាគមន៍មកកាន់ Channel Hey អៀងបាទថ្ងៃនេះគឺខ្ញុំបង្ហាញគូរូបបែបតុក្កតាតែខ្ញុំមិនបានប្រាប់លម្អិតទេព្រោះដោយសារតាខ្ញុំគូនេះគឺគូរយៈពេលវែងហើយរយៈពេល2ម៉ោងអញ្ចឹងខ្ញុំដាក់វីដេអូនេះជាវីដេអូ speed ចុះហើយប្រហែលជា បងប្អូនខ្លះគាត់ចេះគូអាចនឹងយល់ខ្លះខ្ញុំមើលតិចនិចតិចតិចខ្ញុំគ្រាន់តែចែកបទពិសោធន៍ឲ្យខ្លះខ្លះតិចតួចអញ្ចឹងអូខេ let's go